ដោយសង្វេគកាន់តណាស់ក៏ចេញចាក់ផ្ទះចូលកាន់ភ្នោះបួសជាបព្វជិតចឹងទៅដោយព្រះបរមពុរិស័ទអញ្ចឹងនៅក្នុងទជាដកដែលសម្ដែងពីព្រះបរមពុរិស័ទទ្រង់ពនាមថាសោមនស្សនឹងក្នុងរឿងហ្នឹងព្រះជាដកហ្នឹងព្រះអង្គប្រារព្ធទៅលើទេវតតជាជាមសម្រាប់ព្រះអង្គនឹងយើងដឹងហើយបណ្ឌិត ពេលមួយហ្នឹងព្រះអង្គទ្រង់សម្ដែងអំពីទេវទត្តដែលព្យាយាមសម្រាប់ព្រះអង្គហ្នឹងមិនចំពោះទៅជាតិហ្នឹងទេពីមុនមកក៏តែព្យាយាមសម្រាប់ព្រះអង្គដែរបានព្រះអង្គទ្រង់សម្ដែងអំពីព្រះរាជាទៀតព្រះរាជាហ្នឹងព្រះនាមរេនរាជគ្រងរាជនៅ ក្នុងឧត្តរបញ្ចាលនគរក្នុងដែនកុរៈរដ្ឋក្នុងកុរៈរដ្ឋហ្នឹងក្នុងឧត្តរបញ្ចាលហ្នឹង សម្បត្តិរានរាជហ្នឹងក៏គ្រប់គ្រងនគរអញ្ចឹងទៅមានមហេសីមានអីជាធម្មតាហើយក៏មានព្រះតបោះចុះពីដែនដីនៃព្រៃហែមកពៀនមកហ្នឹងព្រះតបោះហ្នឹងមានប្រធានមហារកតៈតបោះហ្នឹងមហារកតៈតបោះហ្នឹងបានមកជាព្រះសិរីបុត្រណាចឹងនាំតបោះប្រមាណជា500អង្គចុះមក ព្រះជាក៏ជ្រះថ្លាដោយអរិយាបទក៏បានប្រគេនៅផាត់រួចទៅអរតនីឲ្យនិមន្តគង់នៅក្នុងសួនឧទ្យានចឹងទៅហើយក្នុងពេលហ្នឹងព្រះជាអត់មានបុតទេចង់បានបុតអើយចង់បានសោះហើយក្រោយមកមហារកេតៈរបស់កណ្ដំបរិវារមកលាព្រះជា ដើម្បីត្រឡប់ទៅ កាន់ព្រៃហើយមកពៀនវិញណាសំគួរដើម្បី ទៅព្រៃហើយមកពៀនហ្នឹងដល់អញ្ចឹងទៅក៏ព្រះជាជូនដំណើរទៅរហូតដល់ពាក់កដាងផ្លូវអញ្ចឹងរបស់ដែលជាប្រធានហ្នឹងក៏បាននាំបរិវារសម្រាប់នៅលើទីវាលស្មៅបៃតងខៀវខ្ចីហ្នឹងក្រោមដើមឈើ ដល់កាលនោះពួកបរិវារហ្នឹងក៏ប្រជុំគ្នាថាព្រះរាជាបានទំនុកបំរុងពួកយើងប៉ុន្តែព្រះរាជាអត់មានបុតណោះនឹងប្រសិនបើព្រះរាជាមានបុតទៅព្រះរាជានឹងល្អណាស់នឹងមានបុតនឹងដើម្បីតវងតកោនឹងតែអញ្ចឹងទៅតបោះដែលជាប្រធានដែលបានមកជាព្រះសិរីបុតនឹងពិចារណាដោយញាណដែលសម្រេចបានហ្នឹងឃើញឃើញថាមានទេវបុត្រ ចុតិមកបដិសន្ធិនៅពេលថ្ងៃស្អែកហ្នឹងណាចឹងទៅក៏បានប្រាប់បរិវារទៅថាកុំគិតអីច្រើនអ្នកទាំងឡាយរាជានឹងមានបុត្រហើយស្អែកហ្នឹងទេវបុត្រចុះចាក់ទេវលោកមកបដិសន្ធិក្នុងមហេសីហើយមហេសីរបស់ព្រះបាទរេនរាជហ្នឹងឈ្មោះថាសទ្ធមាទេវីណាសទ្ធមាទេវីហ្នឹងបានមកជាសិរិមហាមាយាទៀតណាពីព្រោះអីពីព្រោះ ព្រះបរមពុរិស័ទចុតិពិឋានសាវសិនមកបដិសន្ធិណាប៉ុន្តែនៅពេលដែលតបជាប្រធានពោលហើយប៉ុណ្ណឹងពេលហ្នឹងមានតបខូចម្នាក់ណាតបខូចតបហ្នឹងខូចខូចយ៉ាងម៉េចខូចចង់ចង់បានឲ្យពរាជានឹងទំនុកបំរុងនឹងកិលេសហ្នឹងវាអញ្ចឹងទេតែបុះជាតបអាហ្នឹងវាមិនចោលផ្ទះសម្បែងចោលទ្រព្យសម្បត្តិដែរហើយស្រាប់តែកិលេសហ្នឹងវាកើតក្រើកក្រើកក្រើកមកមិនចង់ ដើម្បីឲ្យព្រះរាជា ទំនុកបំរុងអញ្ចឹងដល់អញ្ចឹងទៅវាកើតទៅជារឿងបាបវាកើតទៅជារឿងអកុសលហ្នឹងវាដល់កម្រិតទៅ វាទៅជាមានការប្រព្រឹត្តអាក្រក់ទាំងដែលនៅក្នុងភាពខ្លួន ជាតបស់ហ្នឹងមុនដំបូងវាកើតគំនិតខូចសិនអញ្ចឹងធ្វើពុតជាឈឺក្រុន ដល់ពេលវេលាដែលរបស់ហ្នឹងត្រូវបន្តដំណើរប្រាប់គេថាទៅមិនរួចទេគឺគ្នាគ្នានឹងប្របែប្របួលយ៉ាងណាក៏ថាអើយទៅមិនរួចទេនិមន្តទៅមុនខ្ញុំកណាទៅរបស់ដែលជាប្រធានហ្នឹងពិចារណាមើលទៅដឹងរឿងមិនមាត់មិនកថាអីទេអញ្ចឹងក៏ប្រាប់ថានៅពេលណាដែលដល់ការពេលវេលាអ្នកទៅបានក៏ទៅតាមក្រោយចុះពួកយើងទៅមុនហើយទៅទៅក្រណែទៅអស់ពេលហ្នឹងតបោះខូចហ្នឹងវឹងមកចូលនគរ ប្រាប់រាជបរោះឲ្យទៅកល់ព្រះរាជាថាថាបោះជាឧបថាមហារកតៈនឹងត្រឡប់មកវិញចឹងទៅក៏បានកល់ព្រះរាជាក្រាបទូលព្រះរាជានឹងឯងថាថ្ងៃស្អែកហ្នឹងណានឹងមានទេវបុត្រចុតិមកបដិសន្ធិហើយពីព្រោះអាត្មាធ្វើដំណើរតាមផ្លូវទៅដល់ពេលឈប់សម្រាលឬតបោះរតីរតីនឹងឯងនឹកពិគ្រោះគ្នាពិគ្រោះគ្នា ថាបើបរិជាមានបុត្រនឹងល្អណាស់ដល់អញ្ចឹងទៅអាត្មាក៏រំពឹងពិចារណា ដោយទេពចក្ខុអាត្មាថាបានដឹងថាទេវបុត្រចុតិស្អែកហ្នឹងមកបដិសន្ធិក្នុងគួររបស់ព្រះមហេសីរបស់ព្រះជាហើយអញ្ចឹងទៅអាត្មាក៏បញ្ញត្តិមកក្រាបទូលដល់ រាជាដើម្បីថាឲ្យរក្សាគួរនឹងឲ្យបានល្អកុំឲ្យបាត់បង់ព្រោះទេវបុត្រណាចុតិមកហ្នឹងហើយអាត្មាមានកិច្ចទៅនឹងឯងសូមចម្រើនពោលាទៅវិញហើយទៅខូចចឹងបើតាមពិតអត់ចង់ទៅទេដល់ចឹងព្រះរាជាក៏បានខាត់ដំណើរហ្នឹងហើយសូមលោកម្ចាស់និមន្តនៅព្រះអឈានចុះខ្ញុំកណានឈ្នះថ្លានឹងលោកម្ចាស់ណាលោកម្ចាស់មានគុណពិសេសចឹងក៏ ទទួលពាក្យព្រះជានឹងនៅនឹងសួនអត់ឈានទៅនៅរហូតតទៅទៀតយូរអង្វែងអត់ទៅព្រៃហើយមកពៀនវិញទេហ្នឹងហើយនៅទៅកិលេសទៅចិត្តចម្រើនឡើងទៀតនៅតែឯងនៅអញ្ចឹងមិនដឹងធ្វើអីទៅដាំបន្លែដាំបន្លែហើយដាំលពៅដាំឃ្លោកដាំអីលក់ឲ្យអ្នកស្រុកសំលុយទៀតទៀតណាដល់ទៅអញ្ចឹង សំលុយយកមកទុកក្នុងអាស្រមដែលព្រះជាសាងសង់នឹងបានសន្ធិទ្ធហើយដាំបន្លែដាំអីនោះនៅដីញក់មួយនៅខាងចុងផុតពីដើមឈើនៃសួនឧទ្យានទៅណាមានទីវាលមួយគេដាំហើយលក់ឲ្យអ្នកស្រុកហើយព្រះបរមពុរិស័ទក៏បានចុតិមកលក្ខសន្ធិនឹងចុតិពីឋានតាវតឹងចឹងចុតិពីតាវតឹងមកលក្ខសន្ធិទៅ ហើយក៏បានប្រសូតការប្រគល់របស់មេដាព្រះនាងសធម្មាមេដាពពួកញាតហ្នឹងក៏សប្បាយត្រេកអរសោមនស្សរីករាយហ្នឹងដូចគេថាអត់ភ្លៀងយូរឆ្នាំហើយដល់បានភ្លៀងមកអ្នកស្រុកសប្បាយពពួកសត្វសប្បាយអញ្ចឹងយ៉ាងណាព្រះជាសោមនស្សសប្បាយរីករាយក៏ថ្វាយដាក់តនាមព្រះបរមពុរិស័ទថាសោមនស្សប្រមាប្របានចម្រើនវ័យទៅដល់ពេល7ឆ្នាំ ពេលមួយហ្នឹងដីតាត្រូវចេញទៅក្រៅនាំតបទៅនាំតបទៅបង្ក្រាបសត្រូវនៅប្រចាំប្រទេសក៏ផ្ដាំផ្ញើនឹងព្រះបរមពុរិស័ទនឹងឯងថាកុំឲ្យប្រមាទធ្វេសប្រហែសនឹងព្រះតបោះនឹងផ្ដាំផ្ញើគឺស្រឡាញ់ពេញចិត្តនឹងព្រះតបោះនឹងណានឹងព្រោះថាមានទឹកបច្ចៈខុ យល់ច្រឡំទៀតរបស់នឹងមកកុហកអញ្ចឹងជឿទៅអញ្ចឹងក៏ផ្ដាំព្រះបរមពុរិស័ទនឹងឲ្យយកចិត្តទុកដាក់អញ្ចឹងទៅព្រះបរមពុរិស័ទនឹករលឹកឃើញពាក្យដីដាពេលដីដាទៅផុតទៅក៏បានដាច់យាងទៅកាន់ព្រះរាជឧទ្យានហ្នឹងទៅចំពេលរបស់ហ្នឹងកំពុងតែស្លៀកដណ្ដប់សខូសខាដៃម្ខាងយួរទឹកដៃម្ខាងយួរយួរទាំងសងខាងទាំងឆ្វេងទាំងស្ដាំណា យកទឹកយកមកស្រោចដំណាំអញ្ចឹងព្រះបរមពុរិស័ទមើលទៅវាអត់ចុះភ្នែកវាអត់មែនតាំងនៅក្នុងភាពជាអ្នកបួសហ្នឹងហើយក៏បានចិត្តសួរទៅម្ដងទៅអឺណែកហបដីមិនទៅជំនួយហ្នឹងចំណេញខាតបានអីយ៉ាងណាហើយសួរហ្នឹងគឺដូចជាចំអកដកលើយឲ្យអញ្ចឹងទៀតហៅកហបដីអញ្ចឹងហ្នឹងមុខជំនួយ ដាំបដែលក់ហ្នឹងវាយ៉ាងម៉េចអាម៉េចអាម៉េចរួចទៅក៏អត់មានគោរពអត់មានសំបីតែសំពះអត់សំពះវាត្រឡប់មកវិញមកតែបោះហ្នឹងក៏នឹកឃើញថារាជកុមារនេះជាសត្រូវរបស់យើងណាទុកឲ្យរស់នៅម្បាននេះត្រូវរកឧបាយដើម្បីឲ្យស្លាប់ហ្នឹងចាវាកើតអកុសលអញ្ចឹងមកទៀតទេហ្នឹងគេឡៃហ្នឹងអញ្ចឹងអត់មានខ្លាចថាតបោះអីណាយអីអីទេអត់ទេហ្នឹងអញ្ចឹងទៅ ក៏រេរងចាំដឹងដំណឹងថាព្រះរាជាចិត្តត្រឡប់មកវិញហើយព្រះរាជាចិត្តត្រឡប់មកវិញណាក៏បានយកដុំថ្មគប់កវែងបែកឆ្នាំងបែកគ្រឿងអីអីនៅនឹងអាស្រមនឹងអស់រួចទៅបោកគក់សាច់ខ្លួនឯងឲ្យចំអីអីដូចជាត្រូវដុំថ្មដូចអីចឹងហ្នឹងរួចទៅក៏ដេកតទូទៅ និយាយពីបរិជាណាស្រឡាញ់ណាគោរពរបស់ហ្នឹងណាចេញត្រឡប់មកអំពីបច្ចាននេះប្រទេសវិញក៏អត់មានតាមចូលព្រះរាជវាំងទេទៅសួនអត់ជាតិដើម្បីសួរសັບទុកព្រះរបស់ដល់ឃើញរបស់ដេកតូអញ្ចឹងឃើញអ្វីអ្វីបែកខ្ទេចខ្ទីអស់បានទៅស្វែងបង្គំសួរសັບទុករបស់នឹងមានបញ្ហាអីអ្នកណាមកជាបាទរំខានបៀតបៀនអីសាកសួរទៅរបស់នឹងបើក សម្ពុតទៅ10ឡើងក្រោកធ្វើដូចមិនចង់រួចចឹងធ្វើមុខឲ្យសណូតសញ្ញាទូលព្រះរាជាថាព្រះរាជកុមារនឹងបៀតបៀនអាត្មាហៅអាត្មាថាជាកហបតីនឹងអញ្ចឹងតែប៉ុណ្ណឹងព្រះរាជាអត់ពិចារណាទេទៀតជឿហ្មងស្លាប់តែជឿម្ដងហើយជឿស្កាត់មុខរហូតចឹងទេទៀតនឹងអត់ពិចារណាទេគ្រាន់តែប៉ុណ្ណឹងខឹងខឹងថា រាជបុត្រនេះអត់អត់ស្ដាប់ពាក្យយើងមុននឹងយើងទៅយើងផ្ដាំផ្ដាំឲ្យកុំប្រមាថជាមួយនឹងលោកម្ចាស់អត់ស្ដាប់ពាក្យយើងអានឹងនៅអាយុ7ឆ្នាំប៉ុណ្ណឹងមិនស្ដាប់យើងប៉ុណ្ណឹងហើយធំតិចទៅមកឲ្យស្លាប់យើងយករាជសម្បត្តិគិតអញ្ចឹងអត់ពិចារណាអីទាំងអស់ឲ្យរាជបរោះទៅកាត់ក្បាលណាអ្នកឯងទៅទៅទៅចាប់ទៅចាប់សោមនស្សកុមារនឹងកាត់ក្បាលយកក្បាលមកឲ្យយើង ចេញបរិយាបញ្ជាឲ្យទូតនឹងឯងជាពិសេសនាំរាជបរោះនាំពេជ្ឈឃាតនឹងទៅទាំងហ្នឹងចឹងបានថាវាធ្លាប់បាក់ចិត្តជឿម្ដងហើយដល់អញ្ចឹងទៅវាវាជឿរឿងអីក៏ចិត្តតែជឿអត់ពិចារណាអញ្ចឹងណាទៀតហ្នឹងគេឲ្យយកឈើទៅកប់ថាកើតជាមាសក៏ទៅជឿដែរមិនធ្លាប់ជឿម្ដងរួចមកហើយហើយយកប្រាក់ទៅកប់ កើតជាមាសប៉ិនកង់អតេសក៏តែជឿដែរគេឲ្យលេបឆ្នាំកដោក៏ទៅលេបដែរហ្នឹងវាចិត្តតែជឿអញ្ចឹងវាធ្លាប់ជឿហើយណាវាអត់គិតពិចារណាអីទាំងអស់ហ្នឹងណាហើយដល់អញ្ចឹងទៅរាជបរោះទៅចាប់ទាញព្រះរំពុរិស័ទអំពីផ្លូវរបស់ព្រះនាងសុធម្មាមកទៀតក្រាបទូលថារាជបញ្ជារបស់បិតាឲ្យ សម្រាប់ព្រះរាជកុមារកាត់ប្រសិទ្ធៈយុទ្ធថ្លៃព្រះអង្គក្នុងពេលហ្នឹងព្រះបរមពុរិស័ទក៏ភ័យដែរទាំងភ័យតក់ស្លុតនឹងសេចក្តីស្លាប់ដែរណាក្នុងពេលហ្នឹងហើយក៏អង្វររាជបរោះអង្វរពេជ្ឈធាថាទោះជាមិនដេចម្ដានាំយើងឲ្យបានទៅកលប្របីដាសិនចុះនឹងពេលហ្នឹងរាជបរោះពេជ្ឈធាតអីហ្នឹងក៏ក៏ស្ដាប់ដែរនឹងស្ដាប់ចាប់ ចងចឹងចងបណ្ដើព្រះបរមពុរិស័ទបណ្ដើទៅនាំទៅកលព្រះជានៅសួនអធិជនទៅដល់ទៅ ព្រះរំពុរិស័ទនៅក្នុងបច្ចុប្បន្ន7ឆ្នាំហ្នឹងក៏បានទូលសួរបៃតាណាមាននៅក្នុងវិជាដកហ្នឹងពោលទៅគេថាសັບគ្រប់ហើយទូលសួរថាតើទូលសង្គមជាបុតនេះ មានទោសកំហុសអីបានជាបបៃតា ត្រូវបហាជីវិតបុតសូមបិតាប្រាប់ទោសកំហុសដល់បុតចឹងទៅបានពរាជាថាមិនក៏បានជាអ្នកឯងមកថាឲ្យលោកម្ចាស់ថាជាកហបដីយ៉ាងនេះណាហើយមកគប់មកកវែងបែកឆ្នាំងបែកកលែងហើយថែមទាំងចំសាច់ដល់លោកម្ចាស់របស់យើងដែលយើងបានយកចិត្តទុកដាក់ផ្ដាំផ្ញើមុននឹងចេញទៅ ឲ្យបំរើលោកម្ចាស់មានឈ្មោះថាតិតចក្ខុតបោះទាំងតបោះហ្នឹងណាព្រោះល្បីល្បាញថាមានតិតចក្ខុពូកែណាហ្នឹងហើយព្រះរាជារានរាជនឹងឯងបានប្រាប់ពីកំហុសរបស់ព្រះបរមពុរិស័ទដែល កំហុសហ្នឹងតបោះហ្នឹងខ្លែងបន្លំទាំងអស់ប៉ុន្តែព្រះបរមពុរិស័ទមិនបានបកស្រាយពីរឿង មិនបានគប់មិនបានកវែងអីហ្នឹងទេបានបានជាថាទូលបង្គំជាបុតហ្នឹងថាតាបោះហ្នឹងជាកហបតីណៅទីធម្មតាតាបោះត្រូវលះបង់នៅមុខជំនួញធ្វើជាអ្នកបុះតែតាបោះនេះនៅធ្វើមុខជំនួញនៅដាំបន្លែដាំដំណាំលក់យកលុយ ទុកដាក់កហបណៈអញ្ចឹងប្រហែលដូច្នេះបានជាបុតហៅថាជាកហបដីនឹងគឺបុតហៅទៅតាមសេចក្តីពិតនៃកិច្ចការងារដែលតាបោះនឹងបានប្រព្រឹត្តតើបុតហៅនឹងខុសយ៉ាងម៉េចទៅនឹងក្រាបទូលប្រាប់ប្តីតាអញ្ចឹងហើយរួចទៅបានទូលបៃតាថាបើប្តីតាទ្រង់មិនជឿទេ ឲ្យទៅហៅអ្នកលក់ដូរនៅរៀនផ្សារអញ្ចឹងព្រះជាចាត់ចែងឲ្យរាជបរោះទៅហៅអ្នកលក់ដូរហ្នឹងមកអ្នកលក់ដូរហ្នឹងទូលព្រះជាតាមត្រង់ហ្នឹងអណិតសំណោះព្រះបរមពុរិស័ទមកផងក៏ទូលតាមត្រង់ទៅបានទទួលទិញទិញបន្លែទិញឃ្លោកទិញបន្លែទិញទៅពីរបស់ហ្នឹងយកទៅលក់នៅផ្សារចឹងមែន ហើយរួចទៅព្រះបរមពុរិស័ទឲ្យចូលឆែកទៅក្នុងកត់នឹងទៀតចូលទៅឆែកឃើញចិត្តប្រាក់ឃើញចិត្តកហបណៈមកអញ្ចឹងមែនបានព្រះជានឹងថាបិទហៅថាជាកហបដីអញ្ចឹងត្រឹមត្រូវហើយនឹងទទួលថាត្រឹមត្រូវដល់តែពេលហ្នឹងព្រះបរមពុរិស័ទបានរួចខ្លួនហើយក៏នឹកសង្វេគនោះទៀតនឹកសង្វេគថាអាត្មាអញកើតមក ជាបុត្ររបស់ព្រះរាជាជាបុគ្គលល្ងងខ្លៅទៀតនៅក្នុងពាក្យថាហ្នឹងដាក់ថាជាបុគ្គលពេលទៀតណាហ្នឹងល្ងងខ្លៅដូច្នេះអាត្មាអញបានរស់បានមានជីវិតក្នុងពេលនេះគឺជាការកម្រណាមិនងាយបានរួចអំពីអាជ្ញារបស់ព្រះរាជាទេដូច្នេះអាត្មាអញមិនអាចដើម្បីនៅជាមួយនឹង បៃតានេះតទៅទៀតបានទេអញ្ចឹងដល់ពេលនឹងសັບគ្រប់ហើយក៏បានទូលទូលច្រើនណាស់មានតាគារថាច្រើនណាស់ប្រាប់ព្រះជានឹងឯងដែលធ្វើការអីមិនបានពិចារណា ជាមុន មិនល្អនោះណាជាមួយគ្នានឹងពាក្យដែលថាក្រហោះខ្ជិលមិនល្អបបិចិត្តមិនសង្រួមមិនល្អព្រះជា សម្រាប់រាជកិច្ចដោយ មិនពិចារណា ជាមុន មិនល្អបណ្ឌិតមានសេចក្តីក្រោត ពីប្រកដីមិនល្អនិយាយពីរឿងមិនល្អហើយសពគ្រប់និយាយច្រើនណាស់នឹងសេចក្តីនៃប្រកាសថាទូមានបរិជាថែមទាំងថែមទាំងពោលហៅបរិជានឹងថាជាបកុលពេលទៀតផងទាំងណាពេលប្រែតែល្ងងណាឲ្យអ្នកដតីដឹកនាំមុខហ្នឹងនៅក្នុងសេចក្តីហ្នឹងបញ្ជាក់ថាព្រះអង្គដូចជាបកុលខ្វាក់ភ្នែកអញ្ចឹងហុច ចុងឈើច្រត់ឲ្យបុគ្គលដតីនាំនាំផ្លូវដែលបុគ្គលដតីនឹងឯងជាបុគ្គលអាក្រក់ចេះតែបណ្ដោយឲ្យអ្នកដតីដឹកនាំក្នុងន័យសេចក្តីថាប្របីតានឹងជាបុគ្គលខ្វាក់ភ្នែកឲ្យអ្នកនាំផ្លូវនឹងជាបុគ្គលអាក្រក់លើមុខនោះទៅទៀតពលរៀបរាប់ច្រើនណាហ្នឹងហើយអង្គបអង្គបព្រះបរមពុរិស័ទមិនឲ្យទៅបួសទេណាអង្គប សូមខត់ហើយសូមអភ័យទោសទៀតសូមសូមអភ័យទោសហើយព្រះបរមពុរិស័ទនឹងនឹកនឹកស្លប់ចិត្តនឹកស្លប់ចិត្តពេកទេនឹកស្លប់ចិត្តត្រង់ដែលថាបិតាធ្វើធ្វើការអត់ពិចារណាទៀតបើកុំតែអាស្រ័យប្រាជ្ញាឆ្លាតឆ្លៀសវាងវៃរបស់ខ្លួនត្រូវត្រូវស្លាប់ត្រូវស្លាប់អញ្ចឹងទៅអត់ព្រមស្ដាប់ប្របិតាទេព្រះរាជារេណរាជហ្នឹងក៏សូម វោឲ្យពលានសធម្មាពេលហ្នឹងមេត្តាសេចស្នំអីអីក៏ទៅទាំងអស់ទាំងតក់ស្លុតក្នុងចិត្តណាស់ដល់ទៅបានជួបប្រទេសរឿងរ៉ាវហ្នឹងដល់អញ្ចឹងទៅព្រះជាឲ្យមហាសីនឹងជួយអង្វរជួយអង្វរបត់នឹងកុំឲ្យទៅបួសព្រោះទៅបួសនឹងវាទុកវាលំបាកពលរៀបរាប់ពីរឿងបួសទុកលំបាកដើរសុំបាយគេអីអីសពគ្រប់ចឹងទៅបានមេត្តានឹងឯង ទៅលួងលោមកូនទៀតណាថាកូនចូលប្រព្រឹត្តនៅភិក្ខាចារយវត្តឲ្យបានល្អចុះហ្នឹងទៅលួងលោមកូនហ្នឹងគឺបន្ថែមកម្លាំងចិត្តឲ្យកូនហ្នឹងទៅបួសថែមទៀតណាហ្នឹងទៅបន្ថែមហ្នឹងចូលកូនបួសនៅក្នុងសំណាក់នៃបកុលដែលជាសមាធិចូលកូនមានការពិចារណានៅធម៌ឲ្យបានល្អត្រឹមត្រូវចុះហ្នឹងរំលឹកកូនឲ្យកម្លាំងចិត្តដល់កូនទៀតបានបរិជាថា មនាលនាងទេវីយើងកំពុងតែមានសេចក្តីទុក្ខចំណែក នាង បន្ថែមសេចក្តីទុក្ខមកយើងទៀតយើងឲ្យនាងទៅ ហាមខាត់កូនបើកូនកុំឲ្យទៅបួសប៉ិនគេឲ្យកម្លាំងកូនឲ្យចេញទៅបួសទៀតនឹងពលពាក្យរៀបរាប់ទៅអត់ចង់ឲ្យកូនទៅបួសទេប៉ុន្តែมันអាចខាត់ការតាំងបតីរបស់ព្រះបរមពុរិស័ទបានទាំងព្រះបរមពុរិស័ទហ្នឹងក៏បានថ្វាយបង្គំលាពមេតាបបេតានៅតែថ្វាយបង្គំអញ្ចឹង ក្នុងនាមជាបបៃតាណាចឹងព្រះបរមពុរិស័ទថ្វាយបង្គំបៃតាថ្វាយបង្គំនេតាចេញទៅបុស្សចេញផុតទៅទេវតាមកនាំទៅទៀតទេវតាមកនាំកន្លងភ្នំ7ជាន់ទៀតទៅដល់ភ្នំហែមពៀនហើយក៏បានរៀបចំទីកន្លែងជាបណ្ណសាលាព្រះបរមពុរិស័ទបុស្សហើយទេវតានិមិត្តជាមនុស្សមកបំរើ ដោយកិច្ចការផ្សេងផ្សេងដែលព្រះអង្គនៅតូច7ឆ្នាំណាចឹងនឹងទេវតាទំនុកម្រងរក្សានិមិត្តជាមនុស្សបំរើផ្លែឈើបំរើអីសពគ្រប់រហូតដល់ព្រះបរមពុរិស័ទជន16ហើយក៏បានសម្រេចឈាននឹងក្រោយពីអស់ពីជនទៅក៏ទៅកាន់ព្រំលោកនឹងព្រះបរមពុរិស័ទនឹងពេលហ្នឹងណាហើយនឹងប្រជាដកហ្នឹងដែលសម្ដែង រាជានឹងព្រះសម្មាសម្ពុទ្ធអត់បានប្រាប់សរជាតិមកថាជាបកុលណាទេណាទំនងជាក្នុងពេលដែលព្រះអង្គសម្ដែងជាជាដកហ្នឹងព្រះរាជាក្នុងកាលនោះអត់មាននៅ ក្នុងពេលហ្នឹងទេណានឹងអត់មានប្រកបនៅក្នុងពេលហ្នឹងបានជាព្រះអង្គអត់មានបញ្ជាក់ថាជាអ្នកណាប៉ុន្តែព្រះនាងសធម្មាហ្នឹងមេដាព្រះបរមពុរិស័ទហ្នឹងបានមកជាព្រះនាងសិរិមហានាយីអញ្ចឹងព្រះរាជាហ្នឹងគឺ ពិតជាមិនមែនជាប្របាទសេរីសធោតជាអ្នកទេណាមិនដឹងជាអ្នកណាទេណានឹងហើយនៅក្នុងវិជាដកនេះដែលខ្ញុំកណ្ដាស់បានបានលើកយកមកប្រកេនគុណចាស់ជួយញាតញោមនេះចំណុចវាមានច្រើនណាស់ច្រើនចំណុចណាស់ដូចជាថារឿងដែលយើងបានទទួលក្នុងជីវិតនេះយើងថាជារឿងល្អប៉ុន្តែវាអាចទៅជារឿងមិនល្អណាចឹងដូចជារបស់យ៉ាងឯង នឹកឃើញថាបានមកយកចិត្តយកប្រតិបរិជាតបានល្អហើយបរិជាទំនុកបំរុងឲ្យបានសំណុកសុខស្រួលប៉ុន្តែវាបែរទៅជាធ្វើឲ្យខ្លួននឹងរឹងរិតទៅចម្រើនទៅដោយបាបអកុសលព្រោះឧបនិស្ស័យនឹងវាមានមកផងម្ល៉េះហើយអ្វីអ្វីដែលខ្លួនបាននឹងវាទៅជាឧបករណ៍របស់កិលេសបច្ច័យ4ដែលបរិជាទំនុកបំរុងទីកន្លែងជូនអរសៀនដែលបរិជាទំនុកបំរុងនឹងវារឹងរិតតែញ៉ាំងកិលេសនឹងឲ្យចម្រើនឡើងទៅដាំដំណាំដាំដុះដាំបន្លែ ដាំឃ្លោកដាំលពៅអីសពគ្រប់ធ្វើជាអ្នកសន្សំលុយកាក់អីអញ្ចឹងទៅទាំងស្លាប់គំនិតស្លាប់ស្មារតីអត់ដឹងតែខ្លួនឯងជាតរបស់អ្នកបួសអីទាំងអស់ត្រូវទទួលបច្ច័យ4ទំនុកបំរុងពីបរិជាអីនឹងយ៉ាងណាក៏អត់ដឹងអត់បានធ្វើខ្លួនឲ្យ ជាបដិគាអកៈត្រឹមត្រូវអត់បានធ្វើខ្លួនឲ្យបានថាជាអ្នកបួសពិតប្រកបបរិភោគបច្ច័យ4របស់អ្នករតីអីអត់ទេទៅធ្វើជាកហបដីទៅធ្វើជាអ្នកជំនួញជួញដូរអីចឹងទៅអាហ្នឹងទេណា អ្វីអ្វីដែលទទួលបានមកហ្នឹងវាទៅជាឧបករណ៍របស់កិលេសអាហ្នឹងរហូតដល់ត្រូវត្រូវស្លាប់ខ្លួនទៅក្នុងពេលហ្នឹងក្រោយពីព្រះបរមពុរិស័ទចេញទៅបួសទៅក្នុងពេលហ្នឹងព្រះរាជាក៏អត់បានធ្វើអីកាបោះដែរប៉ុន្តែអ្នកស្រុកទៀតដែលទៅក្នុងពេលហ្នឹងអ្នកស្រុកក្នុងពេលហ្នឹងខឹងនឹងកាបោះណាខឹងដែលដែលធ្វើឲ្យព្រះបរមពុរិស័ទចេញពីនគរទៅបួស អត់បាននៅគ្រប់គ្រងរាជសម្បត្តិបន្ត ទៅខឹងគប់កវែងរបស់នឹងស្លាប់ទៅណាចឹងហ្នឹងតែរបស់នឹងបានមកជាទេវតតចឹងតែព្រះអង្គទ្រង់សម្ដែងថា